សាធុសាធុនឹងចឹងប្រគុណម្ចាស់បានបកស្រាយពីអត្តន័យបច្ច័យ4និងអធិប្បាយថាមនុស្សយើងគ្រប់រូបទាំងអស់ណាត្រូវការចាំបាច់គឺបច្ច័យ4នឹងហើយប៉ុណ្ណេះបើបើគ្មានបច្ច័យ4ជា គ្រឿងអាស្រ័យគ្មាន បច្ច័យ4ជាគ្រឿងប្រើប្រាស់ទេ គឺមិនអាចរស់នៅបានទេបើហើយ ដែលមានបច្ច័យ4ប្រើប្រាស់សពគ្រប់ទាំងអស់នៅក្នុងជីវិតជាប្រកដីរបស់យើងនេះបើសពថ្ងៃនេះយត់យងបើដែលយើងមាន ប្រើប្រាស់បច្ចុប្បន្ននេះ បើខ្វះបុណ្យពីអតីតជាតិមកគឺយើងអត់មាន របស់របរប្រើប្រាស់ដូចគេទេអញ្ចឹងពូជអ្នកធ្វើបុណ្យបច្ច័យ4គឺពូជអ្នកធ្វើទៀនពូជអ្នកមាននឹងហើយណាញាតិញោមបើគឺពូជអ្នកមាននឹង ណែពូជបច្ច័យ4ហ្នឹងបាទមើលលោកយាយវិសាខាញាតិញោមមួយថ្ងៃមួយថ្ងៃមួនលោកប្រមាណ100អង្គទៅឆាន់ផ្ទះគាត់បើទៅឆាន់រាល់តែថ្ងៃណាញោមបើអ្នកព្រះអង្គអាពាតនោះផ្សេងទៅអ្នកព្រះអង្គណាដែលឈឺអាពាតណាញាតិញោមលោកយាយគាត់ធ្វើចង្ហាន់ឲ្យឆាន់ផ្សេងទៅព្រះអង្គណាដែលត្រូវធ្វើដំណើរទៅទីឆ្ងាយឆ្ងាយដូចតែឥឡូវ ត្រូវទៅបាត់ដបងត្រូវទៅណាដំណើរឆ្ងាយហ្នឹងលោកយាយគាត់គាត់រៀបចំឲ្យមកផ្សេងអញ្ចឹងទៅណាញាតិញោមបើដូចញាតិញោមថាឥឡូវលោកត្រូវទៅណាឲ្យវិច្ចកញ្ចប់ចង្ហាន់ហ្នឹងតាមពាក់កដាលផ្លូវបើបើទៅស្រួលស្រួលតែម្ដងហើយលោកដូចប្រគុណម្ចាស់ថាបើប្រគុណម្ចាស់ថាដែលជិះម៉ូតូទៅអត់ចង្ហាន់អញ្ចឹងញាតិញោមបើជិះម៉ូតូទៅវាអត់ចង្ហាន់អញ្ចឹងបើ អញ្ចឹងលោកយាយវិសាខានឹងគាត់បានធ្វើទៀនសពគ្រប់បើមានណាបើមានរហូតទាំងកូនទាំងចៅគាត់នឹងក៏មានទៀតមកពីអីមកពីសន្សំពូជអ្នកមានពូជអ្នកមាននឹងគឺពូជអ្នកធ្វើទៀននឹងញាតិញោមបាទពូជអ្នកធ្វើទៀននឹងហើយចុះញាតិញោមធ្វើដូចតែគ្នាដែរនេះបាទចុះមិនមិនមានដូចគ្នាទៅញោមណោះបាទឥឡូវសួរប្រគុណម្ចាស់ថែមទៀតថា ញាតិញោមខ្លះគាត់មានទស្សនៈថាធ្វើទៀនធ្វើទៅជាមួយលោកសង្ឃអញ្ចឹងមិនក៏អត់ធ្វើជាមួយប្រជាជនផ្សេងផ្សេងអ្នកក្រីអ្នកក្រអ្នកលំបាកតោកយ៉ាអញ្ចឹងមិនទៅចូលចិត្តតែមួនប្រសងឬក៏យកចង្ហាន់នឹងមកបើយកចង្ហាន់នឹងទៅទៅវត្តបើញាតិញោមខ្លះរហូតដល់អត់ជូនម៉ែឪឯងឲ្យហូបទេយកទៅទៅប្រគិនលោកណាញោមហ៎បើ ព្រលឹមឡើងថ្ងៃសិលដាំបាយមួយស្រាក់បើទៅប្រគិនទៅលោកដល់ពេលម៉ែនៅ លើផ្ទះខ្វាក់ភ្នែកនេះអត់ជូនគាត់ហូបផងប្រគុណម្ចាស់នឹងឲ្យជួយអធិប្បាយមើលហេតុអីបានញាតិញោមជាពុទ្ធបរិស័ទនឹងនិយមពេញចិត្តធ្វើទាននៅជាមួយព្រះសង្ឃហើយថ្ងៃស្អែកហ្នឹង99អង្គហើយធ្វើទានជាមួយកុហក អ្នកផ្សេងផ្សេងហ្នឹងធ្វើទៅវាបានផលយ៉ាងម៉េចធ្វើជាមួយប្រសងនឹងបានយ៉ាងម៉េចដែរសូមអរិទ្ធនីបកស្រាយសាធុសាធុអនុមោទនីញាតិញោមថាដូចបានញាតិញោមចូលចិត្តធ្វើបុណ្យជាមួយលោកលោកកំឡោះកំឡោះញោមហ៎ហើយញោមធ្លាប់ធ្វើទៀនជាមួយអ្នកក្រអ្នកអត់អ្នកសត់អ្នកអត់អ្នកក្លៀនទេញោមធ្លាប់អត់ ការដែលនិយមធ្វើជាមួយបុគ្គលដែលមានសិលជាពិសេសគឺប្រសងនេះដោយសារតែប្រសងនេះគឺជាអ្នកតំណាងសភាវៈល្អញាតិញោមជាអ្នកសំណាងសភាវៈល្អជាអ្នកតំណាងនៃអំពើល្អណាហើយប្រសងនេះ គឺ ជាអ្នកត្រើតត្រងនៅពុទ្ធសាសនា ត្រើត្រង់នៅពីអវាទរបស់ព្រះសម្មាសម្ពុទ្ធនៃយើងបើសិនជាมันមានប្រសង់ញាតិញោមក៏มันមានឱកាសដើម្បីនឹងបានស្ដាប់នៅពធទេសនាដែរព្រោះប្រសង់គឺជាអ្នកផ្សាយដំណឹង ជាអ្នកផ្សាយពាក្យទូមាន របស់ព្រះសម្មាសម្ពុទ្ធនឹងទៅដល់ញាតិញោមដែលជាពុទ្ធបរិស័ទនឹង ពេលដែលញាតិញោមបានចេះបានដឹងក៏កើតនៅសេចក្តីជ្រះថ្លាអំពីព្រះភិក្ខុសង្ឃហ្នឹងទើបញាតិញោមហ្នឹងចិត្តពេញចិត្តឲ្យទានចំពោះព្រះសង្ឃហ្នឹងតែបើតាមសិក្សាទូទៅញាតិញោមបច្ចុប្បន្នគឺមិនមែនឲ្យទាននៅជាមួយព្រះសង្ឃទេញាតិញោមនួយអ្នកក្រក៏ធ្វើដែរមិនអញ្ចឹងញោមឯងពីព្រោះយើងយល់ហើយប៉ុនទានដែលយើងឲ្យទៅញាតិញោមបើនិយាយនៃរួម ដែលហើយទៅมันចំបាច់ឲ្យដល់មនុស្សហើយញាតិញោមឲ្យទៅដល់សត្វដេរិឆានមានគោមានក្របីជ្រូកអីហ្នឹងក៏បាននៅប៉ុនណាញាតិញោមនៅពេលណាដែលទៀនដែលយើងលះ ទៅហ្នឹងប្រកបទៅដោយចិត្តមេត្តាណាញាតិញោមឲ្យបាយឆ្មាបាយគោបាយក្របីហ្នឹង ក៏ប៉ុន្តែចិត្តដែលឲ្យទៅនឹងគឺដោយសេចក្តីសង្គ្រោះដោយចិត្តមេត្តាពិតប្រាកដអត់មានបំណងចង់បានឧបការៈពីគោពីកបីអត់មានបំណងចង់បានឧបការៈហ្នឹងពីអ្នកសុំទាននៃឲ្យមកជួយអីយ៉ាងណាអត់ទេគឺធ្វើព្រោះតែសង្គ្រោះឲ្យគ្រានឹងបានបាយហូបឲ្យគ្រានឹងបាននៅសេចក្តីសុខហេតុអ្វីបានយើងចេញទៅជាលះរឿងនឹងបានពីព្រោះយើងកើតនៅមេត្តាធម៌អាណិតសង្គ្រោះឲ្យបាននៅសេចក្តីសុខហ្នឹង ហើយទៀនដែលយើងឲ្យហ្នឹងញាតិញោមបាត់ថាបានបនមែនក៏ប៉ុន្តែ លោកចែកជាតាមប្រភេទនៃគុណធម៌របស់បុគ្គលអ្នកត្រត្រង់បើសិនជាទៀននោះញាតិញោមឲ្យ ចំពោះបុគ្គលហើយពាក្យទៅឲ្យទានចំពោះបុគ្គលនឹងសម្បីឲ្យចំពោះពុទ្ធឲ្យចំពោះបច្ចេកពុទ្ធព្រះអរហន្តព្រះអរិយបុគ្គលរហូតមកឲ្យដល់ឪពុកម្ដាយដល់ភិក្ខុសាមណេររបស់ដែលឲ្យដល់សេចក្តីស្រឡាញ់សេចក្តីពេញចិត្តហ្នឹង ទានហ្នឹងគេហៅថាទានដែលឲ្យចំពោះបុគ្គលហើយទានដែលឲ្យដោយសេចក្តីស្រឡាញ់នេះ សំបីញាតិញោមឲ្យចំពោះពពុទ្ធក៏ដោយក៏បានបនបានអានិសង្ឃផលនៃការកើតពីការឲ្យទានហ្នឹងណាมันស្មើនឹងការធ្វើជាមួយប្រសង់ទៅញាតិញោមណាញាតិញោមប្រសង់បច្ចុប្បន្នហ្នឹងញាតិញោមឲ្យតែពាក្យសង្ឃទានដែលញាតិញោមមកទឹះ ណាឲ្យទិសថ្វាយចំពោះព្រះកុសង្ឃដោយមិនជាប់ជំពាក់ការស្រឡាញ់ចំពោះបុគ្គលជាអង្គនេះអង្គនោះជាសម្ដេចជាព្រះជាគណៈឬក៏ជាប្រគ្រូធម្មយាចាធម្មថឹកអត់ទេញាតិញោមអត់មានចិត្តជាប់ជាពាក់ត្រង់ហ្នឹងទេញាតិញោមជ្រះថ្លាជាមួយគុណប្រសង់ដែលជាសាវករបស់ព្រះសម្មាសម្ពុទ្ធទាននឹងបានផលច្រើនណាស់ញោមបានច្រើនជាងថ្វាយចំពោះព្រះសម្មាសម្ពុទ្ធទៀតញាតិញោមទៅញាតិញោមមិនឆ្ងល់ថាជុំ ព្រះសម្មាសម្ពុទ្ធអគ្គបុគ្គលប្រសើរក្នុងលោកណាអត់មានទេវតាព្រំណាស្មើបានទេមិនក៏ឲ្យទានចំពោះប្រសង់បច្ចុប្បន្នហ្នឹងទៅជាបានផលច្រើនជាងឲ្យចំពោះព្រះសម្មាសម្ពុទ្ធចែកខុសគ្នាញញោមស្ដាប់បន្តណាតែបើឲ្យចំពោះបុគ្គលលុយគ្នាឧទាហរណ៍ញញោមឲ្យចំពោះអាត្មាហើយញញោមឲ្យចំពោះព្រះអង្គគ្រូហើយញញោមឲ្យចំពោះពុទ្ធបុណ្យហ្នឹងបានមិនស្មើឲ្យចំពោះពុទ្ធទេណាញញោម តែបើញាតិញោមតាំងចេតនាចំពោះសង្ឃវិញបែរចេតនាមកទៅទាននេះទៅចំពោះសង្ឃតែប៉ុណ្ណោះទាននឹងបានបនច្រើនជាងថ្វាយចំពោះព្រះសម្មាសម្ពុទ្ធឆ្ងាយណាស់ញាតិញោមហេតុអីពីព្រោះព្រះសម្មាសម្ពុទ្ធរបស់យើងព្រះអង្គទ្រង់ព្រះអង្គទ្រង់ត្រាស់សម្ដែងតែមានតែប្រសងនឹងហើយជាអ្នកដែលត្រូវទ្រង់ពាក្យទូមានរបស់ព្រះអង្គឲ្យបានគង់វងឲ្យបានថិតថេររហូតដល់នៅសពថ្ងៃហ្នឹងអញ្ចឹងហើយបានជាញាតិញោមហ្នឹងចូលចិត្តឲ្យទាន ចំពោះព្រះភិក្ខុសង្ឃហ្នឹងតែគណៈដែលឲ្យទានចំពោះព្រះភិក្ខុសង្ឃហ្នឹងសោតញាតិញោមហ្នឹងក៏អត់ភ្លេចក្នុងការបរិច្ចាគមួយចំណែកទៅដល់អ្នកក្រដែរមិនអញ្ចឹងញោមណាញាតិញោមតិចឃើញអ្នកក្រមកសុំទានដាច់បាយដាច់ទឹកនៅមុខផ្ទះអីហ្នឹងញាតិញោមដេញចេញកុំញាតិញោមគេមកសុំដោយគេមកឲ្យប៉ុនយើងចឹងញាតិញោមឲ្យទៅចំណែកណាមួយដែលយើងឲ្យបានណាអ្នកក្រមិនមែនសុំយើងម្ដងមួយលានទេមិនទេញោមអត់ទេគ្នាសុំ1000 គ្នាសុំ500សុំ2000អីហ្នឹងมันស្មើញោមចាក់ទៅលេខទេមិនស្រួលទេណាចាក់ម្ដងអស់ប្រមាណអាត្មាមិនដឹងទេណាហ្នឹង2000 1000ក្រាន់បើជាគ្នាលួចអីមិនអញ្ចឹងញោមហ៎ឧទាហរណ៍គ្នាលួចអីអានេះសុំមិនសុំទេលួចណែដល់គ្នាសុំអានេះគិតតែសុំគិតប្រឹងរកស៊ីគេណាអញ្ចឹងក្រាន់បើជើងលូចញញោមហើយមុននឹងសុំយើងញញោមលើកដៃសាពះយើងញញោម សាពះយើងដៃ10សុំ1000មកសុំ500មកទៀតញោមឲ្យទៅ500 1000នឹងគ្មានប្រមាណទេញោមរៀនលះនឹងលះសេចក្តីកំណាញ់ឲ្យគ្នាបានទៅអណាមនុស្ស500ម្នាក់500ទៅគ្នាទិញបាយបានហូបហើយញោមកុំកុំតន្ទឹង អានឹងយកលុយធ្វើអីយើងយើងមើលអត់ដឹងទេយើងអត់ដឹងថាអ្នកដែលមកសុំហ្នឹងគ្នាមានឬក៏ក្រជីវភាពទុកលំបាកយ៉ាងណាយើងអត់ដឹងទេមិនចឹងអត់ដឹងទេជួនកាលគ្នាលំបាកមែនញោមលំបាកមែនតែខ្លះ វាខ្ជិលរស់ស៊ីយ៉ាងដែរមានយ៉ាងដែរញោមខ្ជិលរស់ស៊ីយ៉ាងដែរប៉ុន្តែយើងវើវាមិនដឹងអញ្ចឹងចិត្តអ្នកឲ្យទានអត់ខ្វល់ទេដោយព្រះសម្មាសម្ពុទ្ធអញ្ចឹងឲ្យទានរហូតឲ្យទាំងកូនឲ្យទាំងប្រពន្ធមិនដែលគិតថាអ្នកនឹងយកកូនទៅធ្វើបាបឬសម្លាប់អីណាអត់ទេពីព្រោះអីពីព្រោះចិត្តលះក៏ព្រោះតែចង់យកប្រយោជន៍ធំគឺសង្គ្រោះមនុស្សសត្វណាញាតិញោមព្រះសម្មាសម្ពុទ្ធចឹងញោមដឹងតែគេយកកូនទៅធ្វើបាបដឹងតែគេយកប្រពន្ធទៅធ្វើបាបប៉ុន្តែនៅតែឲ្យញាតិញោមព្រោះព្រោះពីព្រោះ ចិត្តលះនឹងវាខ្ពង់ខ្ពស់ជាងយើងឆ្ងាយលោកសម្លឹងមើលប្រយោជន៍ខ្ពស់ណាស់ព្រះសម្មាសម្ពុទ្ធថាកាលណាបើយើងមានចិត្តស្ដាយសំណោះការធ្វើទានអត់កើតទេវាតតែមានចិត្តលះញាតិញោមអញ្ចឹងសរុបមកវិញដោយសារតែញាតិញោមជ្រះថ្លាជាមួយព្រះវិខុសង្ឃនេះព្រោះ ព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់ត្រាស់សរសើរនៅគុណរបស់ព្រះសង្ឃអត់ត្រាស់សរសើរនៅចំពោះបុគ្គលទេ តែទន្ទឹមនឹងហ្នឹងញាតិញោមសពថ្ងៃក៏ញាតិញោមរៀនយកធម៌របស់ព្រះសម្មាសម្ពុទ្ធអថាមេតាករណាហ្នឹងមកប្រើផងដែរគឺញាតិញោមបានចែករំលែកនៅតិយទាននៅគ្រឿងស្លៀកពាក់ទៅដល់អ្នកក្របានប៉ុនណាញោមប៉ុនដែលកើតដោយមេត្តា មិនប្រាថ្នាឧបការៈមកវិញទេញោម សម្ពុតអាវគ្រឿងស្លៀកពាក់អ្នកក្រ អ្នកផ្សត់ខែលងាអីញាតិញោមបានប៉ុណ្ណាភួយគ្មានថ្លៃប្រមាណទេ1 10000ទេញាតិញោមមុងអាមុងល្អ40000ថាប៉ុណ្ណឹងចុះញាតិញោមទិញជូនអ្នកក្រដោយចិត្តមេត្តាពិតប្រកបញាតិញោមពីព្រោះអ្វីដែលយើងអាចយកទៅបាននោះមិនមែនរបស់ដែលយើងមានទេគឺអំពើល្អដែលពុះពីចិត្តដែលយើងកើតពីការលះទ្រពរបស់យើងហ្នឹង ហើយឲ្យសពតឲ្យដល់អ្នកក្រមកកាផ្លេពីពីកាផ្លេវាមិនក្រដល់ថ្នាក់ដូចយើងលេងលបែងញាតិញោមមានតែលបែងមួយប៉ុណ្ណោះដែលធ្វើឲ្យយើងវិនិច្ឆ័យទ្របញាតិញោមការធ្វើទៀនអត់មានឲ្យយើងវិនិច្ឆ័យទ្របទេញាតិញោមណាអត់មានវិនិច្ឆ័យទេ មាន តែលបែងមួយប៉ុណ្ណោះហើយអាត្មាជួបច្រើនហើយអ្នកដែលអាត្មាស្គាល់ហ្នឹងគឺក្រដោយសារលេងលបែងញាតិញោមអត់ក្រដោយសារធ្វើប៉ុនទេមួយឆ្នាំយើង ធ្វើប៉ុនបានប្រមាណដងឧទាហរណ៍ស្រុកថ្មអញ្ចឹង មួយឆ្នាំខ្លះធ្វើបនបានតែ2ដងទេគឺភ្ជុំបិណ្ឌនឹងចូលឆ្នាំពុះមកធ្វើការហើយហើយក្នុងមួយរដូវភ្ជុំបិណ្ឌច្រើនផុតខ្លះចូលបន10000ហ្នឹងចូលឆ្នាំចូលបន10000អញ្ចឹងមួយឆ្នាំធ្វើបនអស់តែ20000ហ្នឹងរឿងអីក្រមកពីរឿងធ្វើបនញាតិញោមអត់ទេក្រគឺមកកតាច្រើនខ្លះក្រដោយសារញៀននិងលបែងញាតិញោមត្រូវចាំអត់មានលបែងណាធ្វើឲ្យមនុស្សមានកំណើតទេ អត់មានលបែងណា ធ្វើឲ្យបុគ្គលរីកចម្រើននៅក្នុងក្រមគ្រួសារទេញោមលបែងមានតែវិនិច្ឆ័យទ្របបែកបាក់ក្រមគ្រួសារអន្តរាយខ្លួនឯងអនុមោទនី